thâu stop sang sang anh em nay lòng đi về tranh thao thao gió cho bắn và nhịp mặt bao vậy tranh em lo thắm sang rưỡi ở chọc Dunya ing praset bisa kabur តាមវ័យលយលយលយកុំសេរីលយអបសេរីជីវតូននឹងឡានពីមុនជីកង់មេគេបៃកុកមានមី ជីតែក្របីនឹងគូពូខ្ញុំពេលនេះជីតែឡាននឹងម៉ូតូលេខជួក្របីគោប្រតែគោយន្តក្នុងស្រែប្រែព្រោះខ្លាំងណាស់ខ្ញុំជុំរត់ទៅខែជាប្រកែប្រែដូចអ្នកទីត្រង់អស់ហើយ ដូចអ្នកទីក្រុងអញ្ចឹងការចង់ពីតូចចង់ជិះណាំឡាតែទៅដែរបានជីតែរមងជុំបិណ្ឌដងដងឃើញឡារត់ហេហោពីខ្លះក៏ខំអត់បានទៅវ័នស្នាមនេះដូចស្រីសុទ្ធតែម៉ូតូនឹងឡា គេឃើញតាមភ្លឺស្រែធ្លាប់ជាកម្មករហើយលើជាថៅខែសម័យនេះដែរអាប់ដេតខ្លាំងណាស់ភូមិខ្ញុំ ឡើងឡានពីមុនជីកុំមីគីបាយគុកមានមីជីតែក្របីនឹងគូពួកខ្ញុំពេលនេះជីតែឡាននឹងម៉ូតូយកជួបក្បីគោប្រាតែគោយំក្នុងស្រាតែព្រោះខ្លាំងណាស់ខ្ញុំជុំរត់ទៅខែស្លៀកពាក់កែប្រែដោយអ្នកទីក្រុងអស់ហើយខ្ញុំឯង មុនយូរអាប់ដកតាមពេលនៃកបសេរីជាមកទៅមានឡានពីកងទីបើជប់មាននេះជាកបីនឹងគូអូអូអូអូអូកាខ្ញុំពីតូនជប់មកទីឡានតែមិនសូវតែបានជីតែរមងយ៉ាជុំមិនដងដងគឺដល់រត់ហេហោពេលខ្លះក៏ខំអត់បានទៅវត្តយ៉ាឆ្នាំនេះបើស្រីសុទ្ធតែម៉ូតូ វិញតាមភ្លឺស្រែមកជាកម្មករគេលើជាថៅខែសម័យនេះដែរអាប់ទៅខ្លាំងណាស់ខ្លួនខ្ញុំ